និងបត់ព្រំប្រាជប្រាយខ្ញុំអធិបាយលើកលបត់លបង ប្រដៅកូនចៅផងចងជាច្បាប់ខុសនឹងត្រូវកាំងដឹកខ្នើតគ្នេខ្ននក្នុងវសន្តរដូវ ទឹកស្រែជន់លិចស្រូវនៅសំណល់សំណាបថ្មីគេកាលពីព្រេងព្រឹត្តដើមគុំនិតពីសេដ្ឋីខ្ញុំលើកគេកាលថ្មី តែងសាច់ក្តីជាបរមត្ត ក្នុងថ្ងៃពេញបរមីម៉ោង8ប្រលប់ស្ងាត់ឆ្នាំចចង្ទវាស័តផាត់សង្ករាជកនឡងឆ្ងាយសាសនា ព្រះសង្មណងបាន2000 400ប្លាយ 60ឆ្នាំកំចាយចាត់អធិបាយពីខុងត្រូវគេកាលដំណាលទុកជាទុំនុកដំណាលនៅ ដំណតរៀងទៅ ដំរើចិត្តជុនប្រុងស្រី កូនអើយពាកអាពុក ជាទុំនុកទុំនៅថ្មីអនិស្រ័យរាយបាល័យអាពុកស្ដីឲ្យកូនស្ដាប់ គួស្ដាយគេម៉ែអើកិរិយាត្រូវឲ្យខំត្រាប់កិរិយាណាខុងច្បាប់គួក្រឡាប់ក្រឡាំងចោលម្ដាយអាពុកនិងកូនបីដូចខ្លួននឹងស្រមោលឃើញខុងកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ